រិមិត្តជាទីមេត្រីសូមចូលរួមត្រេកអរផងជីដូនអាយុ93ឆ្នាំត្រូវបានចៅមកទទួលយកទៅផ្ទះវិញហើយក្រុងព្រះសីហនុរឿងរ៉ាវជំរងចម្រាស់ដែលមានលោកយាយដែលមានជនមាយុរហូតទៅដល់93ឆ្នាំមិនត្រឹមតែពីការភ្នែកថ្លង់និងមិនអាចដើរបានរួចថែមទៀតនោះ ត្រូវបានកូនចៅយកទៅបំបោះបង់ចោលនៅតំបន់មួយកន្លែងក្នុងខេត្តព្រះសីហនុ។ យ៉ាងណាមិញក្រោយពីមានការអាណិតអាសូរអ្នកលេងបណ្ដាញសង្គមបានធ្វើការចែករំលែកនៅក្នុង Facebook ស្វែងរកកូនចៅសុំឲ្យមកយកទៅគេហដ្ឋានវិញរហូតមកដល់ពេលនេះក៏គេត្រូវបានដឹងថាចៅរបស់លោកយាយបានធ្វើដំណើរជន់លោកយាយទៅគេហដ្ឋានវិញហើយដែលបានធ្វើឲ្យមហាជនមានការត្រេកអរនិងចូលរួមអបអរសាទរចំពោះលោកយាយវិញក្រោយបានជប់ជុំគ្រួសារលែងឯកា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 សូមអរគុណសូមគោរពលា